នាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀងមេបញ្ជាការដ្ឋាន អង្គរៈធ្វើលិខិតភ្លាមភ្លាមស្នើដកលោកសានប៊ុនធឿននិងលោកហ៊ុតប៉ូអធិរាជមហាសាច់ចេញពីក្របខ័ណ្ឌនារសៀលថ្ងៃទី21ខែសីហាឆ្នាំ2022ក្រោយពេល ដែលសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារតាក់ទងទៅនឹងលោកសានប៊ុនធឿន ដែលបានផឹកស៊ីចិញ្ចរិកពីលមិនអាចកែបាន ហើយសម្ដេចក៏បានបញ្ជាឲ្យដកចេញពីក្របខ័ណ្ឌកងទ័ពថ្មីថ្មីនេះដែរឯកឧត្តមនាយឧត្តមសេនីយ៍កតេបណ្ឌិតហ៊ីងប៊ុនហៀងមេ បញ្ជាការដ្ឋានអង្គរៈបានធ្វើសំណើលិខិតភ្លាមភ្លាម ស្នើដកលោកវរៈសេនីយ៍ត្រីសានបុនធឿននិងអនុសេនីយ៍ឯកហូតប៉ូដែល គេស្គាល់ថាឈ្មោះអធិរាជមហាសាច់ចេញ ពីក្របខ័ណ្ឌកងទ័ព និងសម្ដេចតេជោហ៊ុនសែនក៏បានចារឯកភាព លើលិខិតនោះផងដែរនិងបានស្នើទៅកាន់សម្ដេចពិជ័យសេនាទាបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិបណ្ដេញចេញ ពីក្របខ័ណ្ឌចំពោះបុគ្គលពីររូបនេះជាបន្ទាន់បើយោងតាមលិខិតរបស់បញ្ជាការដ្ឋាន អង្គរៈបានបង្ហាញថាកន្លងមកនាយទាហានទាំងពីររូបនេះតែងតែ បង្កហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពនិងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ អង្គភាពបានហៅមកអប់រំជាច្រើនសារដែរតែមិនព្រមកែប្រែដើម្បីជៀសវាងការលំបាកនិងធ្វើឲ្យប៉ះពាល់ដល់អង្គភាពទៅថ្ងៃក្រោយបន្តទៀត នាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀងក៏បានគោរពសុំការសម្រេចពីសម្ដេចតេជោហ៊ុនសែន ដើម្បីលុបឈ្មោះនាយទាហានទាំងពីរនាក់ខាងលើនេះ ចេញពីក្របខ័ណ្ឌកងយុទ្ធពលខេមរៈភូមិន្ទចំណារបស់សម្ដេចតេជោហ៊ុនសែនយល់ព្រម សូមសម្ដេចទាបាញ់បំពេញបែបបទបណ្ដេញចេញជាបន្ទាន់ថ្ងៃទី21ខែសីហា ឆ្នាំ2022សម្ដេចនាយកហ៊ុនសែនបានបង្ហោះវីដេអូឃ្លីបមួយនៅលើបណ្ដាញសង្គម Facebook អមដោយសារថាចរិតពីលរបស់សានបុនធឿនប្រកាសជាមិនអាចកែប្រែបានឡើយដើម្បីជួយដល់សានបុនធឿននិង ប្រពន្ធកូនសម្ដេចនាយកនិងសម្ដេចកេតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានជួយលុយដើម្បីសានប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្ដល់លុយជូនសានប៊ុនធឿន500ដុល្លារក្នុងមួយខែតាំងពីឆ្នាំ2018មកសម្ដេចតេជោធ្លាប់បានអប់រំសានប៊ុនធឿនកុំឲ្យស៊ីផឹកជេរបញ្ចោ តែចរិតមនុស្សនេះកែមិនឡើងឡើយដើម្បីជៀសវាងនៅការយល់ច្រឡំណាមួយកើតឡើង ថ្ងៃនេះសម្ដេចតេជោបានបញ្ជាឲ្យមេបញ្ជាការអង្គរៈ ស្នើសុំបណ្ដេញសានប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ពសូមជម្រាបថាតាមរយៈវីដេអូកំពុងតែ live បានបង្ហាញថាលោកសានប៊ុនធឿនចាំងវាងសារព័ត៌មាន SBT ផឹកស្រានិងប្រើពាក្យអសរោះព្រមទាំងបោកកែវបោកចាន់រួចស្រែករកថានរណាខ្លាំងលោតចេញមកនៅ ក្នុងវីដេអូ live នោះលោកសានប៊ុនធឿនមិនត្រឹមតែប្រើប្រាស់ពាក្យសម្ដីអសរោះនោះទេតែក្នុងវីដេអូឃ្លីបនោះ លោកសានមុនធឿនថែមទាំងបោកចានកំតិចចោល ដោយសារតែលោកខឹងរឿងទិញក្តាមយកមកខ្លែមមិនបានដែលវីដេអូឃ្លីបមួយនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមសម្ដែងការហោះចិត្តគ្រប់គ្នា ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ